មហាអំណាចទាំងពីរអាមេរិកកាំងហើយនិងនឹងចិនហ្នឹងវាកំពុងតែដណ្ដើមភូមិសាស្ត្រនយោបាយនៅទីនេះជាពិសេសគឺមហាអំណាចទាំងពីរតើវាអាចមានចូលចិនវាអាចចាប់ដៃជាមួយនឹងប្រទេសរុស្ស៊ីដែរទេឬប្រទេសសហព័ន្ធរុស្ស៊ីហ្នឹងតើចិនជាមួយនឹងសហព័ន្ធរុស្ស៊ីហ្នឹងវាមានអឺ មានតំណែងតំណងជិតស្និទ្ធជាមួយនឹងចិនជាមួយនឹងសហព័ន្ធរុស្ស៊ីដែរទេតាមពិតទៅនៅក្នុងមហាអំណាចទាំងពីរហ្នឹងបងសួរដល់ធ្លាក់ដល់មហាអំណាចទាំង3ហើយចូលដល់រុស្ស៊ីហ្នឹងបងមើលការងារការងាររបស់មហាអំណាចដូចកណ្ដាលលើកឡើងមកអញ្ចឹងការងាររបស់មហាអំណាច គេតែងតែ រកលុយរកការដើម្បីមកគប់គងនៃប្រទេសមហាអំណាចនោះឯងអញ្ចឹងទេមហាអំណាចទាំង3ដែលសប្តាហ៍យើងមើលឃើញមហាអំណាចមួយ ណាក៏เตรียมទេអតិពលថាវិការចំណូលមកពីទុនធានធម្មជាតិចំណូលមកពីការលក់ដូរនៅគ្រឿងសភាវុធនឹងដែរអញ្ចឹងទេយើងមើលនៅក្នុងអាស៊ីយើងដែលមហាអំណាចទាំងពីរឈួរជើងនៅទីនោះកំពុងប្រជែងគ្នាហើយមហាមហាអំណាចមួយទៀតមិនអាចចូលមកបានទេមានន័យថារុស្ស៊ីបងលើកឡើងរុស្ស៊ីវា កំពុងតែ ធ្វើវិធី show off នៅគ្រឿងសភាវុធវាបាន នៅក្នុងព្រំដែនយូក្រែនមានន័យថាវាកំពុងធ្វើចឹងដែរវាមិនមែនអត់ទេ វាធ្វើមហាអំណាច show off នៅគ្រឿងសភាវុធវាដែលធ្វើបានថ្មីថ្មីមកវាយកទៅសម្ញែងយកទៅ ផ្សាយជាសាធារណៈឲ្យថាវាមានអត្តពលអញ្ចឹងអញ្ចឹងអញ្ចឹងអាប្រទេសណាតៅការទិញវិវាទៅហ្នឹងគេគេការងារគេមានធ្វើនៅរុស្ស៊ីមានធ្វើនៅទីនោះហើយរុស្ស៊ីមិនអាចមកប្រជែងនៅទីនេះបានទេហើយចំពោះចិនមួយទៀតបើចិនវាគ្មានអត្តពលធំធេងណាដើម្បីអឺបង្កបង្កើតអាធម្មពលគ្រឿងសភាវុធល្អល្អដោយអាមេរិកកាំងហើយវាហើយឡើងសូវៀតបានទេវាមកធ្វើអាគ្រឿងគេហៅថា សេដ្ឋកិច្ចផ្លូវមួយខ្សែក្រវ៉ាត់មួយផ្លូវមួយផ្លូវសូត្ររបស់ចិនហ្នឹងក្នុងនាមចង់ឲ្យប្រទេសអ្នកនាហ្នឹងបានមើលឃើញថាចិនកំពុងតែយកសេដ្ឋកិច្ចចូលមកប្រទេសហ្នឹងន័យថាគេឲ្យមានការគ្រប់គ្រងពីប្រទេសដែលគ្នាក្រៃក្រហ្នឹងដើម្បីជាសម្ព័ន្ធមិត្តចិនរាល់ថ្ងៃហ្នឹងគាត់កំពុងទៀមទាទេយកនៅប្រទេសដតីដតីទៀតដែល អាជាប់ចំពែគ្រឿងអក្រិតកម្មឬក៏ប្រទេសមួយដែលអាមេរិកកាំងបោះបង់ចោលអាមេរិកកាំងដែលមិនទទួលស្គាល់ថាប្រទេសដែលគ្មានសិទ្ធិមនុស្សនឹងចិនទៅចាប់យកពួកប្រទេសហ្នឹងទៅអស់ជាពិសេសដូចអាហ្វហ្គានីស្ថានថ្មីថ្មីបងមើលអាមេរិកកាំងដោះតបពុះភ្លាមចិនចូលប្រាវអញ្ចឹងមានន័យថាចិនទៅស្រាវយកនៅអ្វីដែលអាមេរិកកាំងហ្នឹងកំពុងតែដកចេញហ្នឹងហ្នឹងជាវិធីចិនដែលគេទាញយកនៅអតិពលដើម្បីជាផលប្រយោជន៍ទី1 ជាសម្ព័ន្ធនិមិត្តឲ្យបានជាសម្ព័ន្ធនិមិត្តហើយទី2ទៀតគេកំពុងតែយកគ្រឿងវត្ថុសភាវុធឬក៏របៀបគេលុកដូរទៅតាមវិធីរបស់គេហ្នឹងទៅសូអត់ទីនោះហើយហើយចំពោះអាមេរិកកាំងអញ្ចឹងដែរយើងមើលអាមេរិកកាំងសប្តាហ៍ហ្នឹងវាទៅសម្បត្តិចិនខាងត្បូងហ្នឹងក្នុងនាមវាយកគ្រឿងសភាវុធទៅទៅសូនៅកន្លែងនោះដើម្បីឲ្យប្រជាជនអាស៊ីហ្នឹងមើលឃើញថាណែបើមានតែអាមេរិកកាំងទេបានអាចជួយយើងបានជាពិសេសតៃវ៉ាន់ជាដើមបងមើលទិញប្រមាណប៉ុនលាន ហ្នឹងហើយយើងមិនទៅនិយាយតែតៃវ៉ាន់ទេប្រទេសមួយដែលវាមិនតាន់បានឯករាជ្យពិតប្រាកដអឺគាត់ទៅតែធ្វើហើយដើម្បីការពារប្រទេសគាត់យើងមកអូស្ត្រាលីជាដើមឯករាជ្យហើយហ្នឹងណាគាត់នៅតែទិញគ្រឿងសភាវុធទីទិញ technology គ្រឿងដែលបើកំពុងតែកសាងថ្មី ថ្មីដូចជា submarine ជាដើមហ្នឹងដើរដោយ nuclear ធម្មពលហ្នឹងរាប់ពាន់លាន កោតដុល្លារបងមើលមើលត្រូវតែទិញដើម្បីអីដើម្បីការពារពារប្រទេសសួរថាបើអាមេរិកកាំងវាការពារយើងចាំបាច់វាទៅធ្វើរឿងឲ្យយើងចំណាយលុយធ្វើអីមានន័យថាគេចង់លុកគ្រឿងសភាវុធទាំងទេហើយជាពិសេសខ្ញុំកណាលើកឡើងចំណុចនេះមួយរវាងចិនហើយនឹងអាមេរិកកាំងគេហៅថាភ្នំមួយមិនមានมันអាចមានខ្លាពីរបានទេអញ្ចឹងអាខ្លាទាំងពីរនេះវាមកវាមកសូអបទេ វាមកវាមិនវាយគ្នាទេ ហើយជឿជាក់ទុកចោះមហាអំណាចมันអាចវាយគ្នាបានទេមហាអំណាចវាយគ្នាគ្មានប្រទេសណាមួយដែលដែលបានសេចក្តីសុខទេមហាអំណាចមិននឹងវាយគ្នាវាទៅវាយរកទីតាំងអាប្រទេសតូចតូចហ្នឹងទៅឈួជើងចិនហើយមិននឹងទៅឈួជើងប្រទេសតូចតូចនោះបានវាវាយប្រជាជននៅក្នុងនោះមុនគេអញ្ចឹងជាពិសេសឧទាហរណ៍តើឥឡូវដូចតៃវ៉ាន់អញ្ចឹងបើសិនតែតៃវ៉ាន់កើតសង្គ្រាមជាមួយនឹងចិន ចិនចង្វាយតៃវ៉ាន់សួរថាអាមេរិកហ្នឹងវាវាទៅវាទៅធ្វើស្អីមួយនៅប្រទេសអឺតៃវ៉ាន់ហ្នឹងហើយសពថ្ងៃវាទៅចូលតៃវ៉ាន់ក្នុងនាមវាថាវាលុកគ្រូសភាវុធឲ្យតៃវ៉ាន់ច្រើនណាអញ្ចឹងទេវាមានគោលគោលនយោបាយវាមួយថាបើអ្នកឯងទិញរបស់ខ្ញុំខ្ញុំនឹងការពារអ្នកឯងបងមើលប្រទេសតៃវ៉ាន់ហ្នឹងគឺចំណាយលុយទៅលើអាមេរិកកាំងមិនតិចទេណាមួយថ្ងៃមួយថ្ងៃកងតបអាមេរិកកាំងឬក៏កងតបអឺទៅការពារឲ្យតៃវ៉ាន់តៃវ៉ាន់ទៅបង់លុយណា ដូចជប៉ុនជាដើមនោះសប្ថ្ងៃហ្នឹងអាមេរិកដាក់តបនៅជប៉ុនមិនមែនជប៉ុនអត់បងលុយឲ្យអាមេរិកទេណាដូចកូរ៉េខាងត្បូងហ្នឹងជាដើមហ្នឹងសិតតែមានកម្រៃមកពីប្រទេសទាំងអស់ហ្នឹងទាំងអស់អញ្ចឹងទេអាហ្នឹងគ្រាន់តែជាការងារគេទាញយកផលប្រយោជន៍សេដ្ឋកិច្ចរបស់គេចូលទៅនៅក្នុងប្រទេសមហាអំណាចទេមហាអំណាចគឺវារលុយមកពីអញ្ចឹងចឹងឯងយើងសួរមើលអាមេរិកកាំងគ្រាន់តែកប៉ាល់ដែលទៅ អឺមិនដែលខ្លួននៅក្នុងទឹកសមុទ្រមហាសមុទ្រចិនខាងត្បូងបងមើលដាក់តបវាទៅនោះមួយថ្ងៃបងគិតថាអាចចាយក្នុងប្រមាណដុល្លារមួយថ្ងៃចាយអាច1000លានក៏មានដែរ4 500លានក៏ក៏មានមួយថ្ងៃសួរថាបើវាមិនទៅរួលរបៀបហ្នឹងសួរថាលុយនឹងបានពីណាមកលុយនឹងមិនអាចបានមកពីធ្លាក់លើមេឃបានទេ មានន័យថាប្រទេសដែល ដែលតៅគ្រប់គ្រងអាមេរិកកាំងហ្នឹងតៅបង សមាជិកអាមេរិកកាំងបងការគ្រប់គ្រងអាមេរិកកាំងមកលើហ្នឹងតៅចុះកុងត្រាទាំងអស់គ្នាដោយប្រងមើលអាហ្នឹងយើងមើលមិនឃើញទេយើងមើលមិនឃើញប្រទេសយើងបងលុយឥឡូវជប៉ុនកូរ៉េនេះឥឡូវយើងមើលអាស៊ានយើងមើលជុំវិញអាស៊ានហ្នឹងមានណាមានជប៉ុន មានកូរ៉េមានតៃវ៉ាន់មានឥណ្ឌូហ្វីលីពីនអឺមានអូស្ត្រាលីមានឥណ្ឌាបងមើលមកសិតតែប្រទេសដែលតៅបងលុយអាមេរិកទាំងអស់ បងលុយអាមេរិកទាំងអស់ហើយចឹងចិនវាមើលឃើញអាកន្លែងហ្នឹងអាអត្តពលដែលអាមេរិករកលុយបានណាអញត្រូវតែធ្វើស្អីមួយដែរហើយធ្វើអាខ្សែសូត្រមួយផ្លូវមួយខ្សែសូត្រមួយដើម្បីតែញយកអត្តពលសេដ្ឋកិច្ចហ្នឹងពីមួយខ្សែក្បាត់មួយអឺឃើញបងមើលថ្មីថ្មីហ្នឹងចិនសាងសង់អាផ្លូវអតិភ្លើងមួយហ្នឹងឲ្យប្រទេសអឺប្រទេសឡាវអស់ជាង1000លាន មានន័យថាដើម្បីឲ្យឡាវនឹងមានឱកាសដឹកមនុស្សជីងចូលគ្រឿងដែលធ្វើបានផលិតបាននៅប្រទេសឡាវហើយប្រទេសឡាវគ្មាន ការជាប់ចម្ពាក់ព្រំដែនជាមួយនឹងសមុទ្រទេអញ្ចឹងទេតៅការអាហ្នឹងយ៉ាងខ្លាំងមែនទេណាខ្សែអទេសភ្លើងហ្នឹងដើម្បីដឹកអីវ៉ាន់ជីងមកពីប្រទេសឡាវហ្នឹងទៅ ព្រំដែនណាដែលមាន បេសមុទ្រដែលមានបេសមុទ្រដើម្បីដឹក container ជីងទៅលោកបរទេសឥឡូវយួនគេប្រកាសហើយឡាវដឹកមកពេលណាចូលទៅហូជីមីងស៊ីទីបេនៅព្រៃនគរហ្នឹងដាស់ចុះក្នុងទៅគេអ្នកដឹកបន្តពីហ្នឹងទៅបរទេសឲ្យឃើញទេអាហ្នឹងសិតតែជាការគោលការណ៍របស់យួនហើយចិននេះបងមើលមើលធ្វើនៅប្រទេសឡាវនេះណាបើយើងមើលឃើញថាដើម្បីឡាវប៉ុន្តែបងមើលបានប្រយោជន៍របស់យួនឡាវមានបេកប៉ាល់ជីងណាអញ្ចឹងទៅត្រូវឆ្លងកាត់ប្រទេសយួន ហើយហើយប្រទេសយួនហ្នឹងឡាវចូលមកបងពុនបងពុនឲ្យយួនហើយអាអាអាអាអាចិនដែលធ្វើខ្សែផ្លូវឲ្យឡាវនោះសួរថាឡាវធ្វើឲ្យហ្វ្រីទេអត់ទេធ្វើហ្វ្រីទេអត់ទេអញ្ចឹងមិនន័យថាប្រទេសអូអានោះវាចូលឡាវចិនយួនទៀតហ្នឹងបងមើលឃើញជួយចំណុច3 3 3 3អញ្ចឹងណាអញ្ចឹងគេធ្វើអញ្ចឹងទាំងអស់អញ្ចឹងហើយដែលចំណុចដែលខ្ញុំលើកឡើងបងសួរថាអត្តពលសូវៀតមិនអាច មកកាន់អាស៊ីបានទេអូខេ